វិនសកលសួរថាមើម៉េចទៅដឹងថាគេជាមនុស្សអាក្រក់បើមិនសូវចេះមើលផងនឹងលោកគ្រូសំកល់ត្រង់ណា ឬមួយមកពីមិនសូវទៅចាប់អារម្មណ៍គេទៅមិនដឹងថាគេអាក្រក់លក្ខណៈសំកល់មានប៉ុន្តែយើងទៅស្គាល់មនុស្សបានទល់តែយើងបើយើងចង់ដឹងថាមនុស្សហ្នឹងល្អឬអាក្រក់អញ្ចឹងដំបូងយើងរៀនជាធម្មយដ្ឋានសិន លក្ខណៈមនុស្សល្អដែលពពុទ្ធសំដែងហ្នឹងល្អមិនទេហៅថាមនុស្សល្អល្អដោយអីដោយកាយដោយវាចាដោយចិត្តណាល្អដោយកាយវាចាចិត្តចាកាយល្អហ្នឹងល្អមិនវិចាល្អហ្នឹងល្អមិនចិត្តល្អហ្នឹងល្អមិនរួចហើយបានយើងយកមនុស្សយកទៅដាក់ក្នុងនឹងតាអាល្អកាយវិចាចិត្តហ្នឹងនៅក្នុងមនុស្សហ្នឹងមានអត់មិនមានហ្នឹងនឹងល្អ តែបើយើងអត់ទៅស្គាល់ថាណាជា ល្អមែនទែនផងយើងជាច្រឡំកាលណាគេផាប៉ាវផឹកស្រាក៏គេល្អដែរគេប៉ាវលុយទៅដើរលេងស្រីក៏គេថាល្អដែរអញ្ចឹងអាល្អមនុស្សឲ្យនិយមន័យខុសពីល្អមែនទែនណាហើយអាក្រក់ដែលមនុស្សឲ្យនិយមន័យហ្នឹងក៏វាខុសពីអាក្រក់មែនទែនដែរដូចច្រើនព្រោះថាមិនចេះផឹកគេថាមនុស្សអីមិនចូលជាសង្គមគេអន់ណា អីចេះចោះគេទៅជាអន់ដូចជាអន់អីចឹងណាចឹងមិនថាយើងគួរតែកែប្រែអ្វីមួយដូចនិយាយថ្ងៃមុនចឹងថាគុំយករឿងច្រើនមកជាប្រមាណមនុស្សដែលច្រើន ចូលចិត្តធ្វើតាមគេ ដើម្បីឲ្យខ្លួនឯងក្រន់បើឲ្យខ្លួនឯងប្រសើរមិនមែនទេរឿងតាមគេមានពីរបើល្អតាមទៅ បើមិនល្អ មិនតាមអាហ្នឹងនៅតែជាការជ្រើសរើសរបស់យើងដែរមានន័យថាខណៈតាមក៏យើងមានតាមដោយងងឹតងងុលដែរតែបើគិតតែតាមឲ្យតែចំនួនច្រើនយើងតាមយើងអត់មានចេះប្រើទស្សនៈអត់មានចេះប្រើបញ្ញា ក្នុងការគិតអីហ្នឹងហើយឥឡូវដូចអាត្មា ខ្លួនឯងបើអាត្មាបួសមកប្រវត្តិជីតាអាត្មាក៏បួសដែរជីតាខាងញោមស្រីជីតាខាងញោមប្រុស ខាងញោមស្រីគាត់មិនមានអីដែលអាត្មាត្រូវនិយាយច្រើនទេពួកគាត់ធ្វើល្អទេជាតែខាងញោមប្រុសក៏គាត់គិតថាគាត់ធ្វើល្អដែរតែគាត់ទៅធ្វើ សមាធិវិបស្សនារបស់គាត់ហ្នឹងមិនមែនឃើញសច្ចធម៌តាមសេចក្តីពិតទេគាត់ទៅធ្វើចង់បានខ្លាំងប៉កែពីមុនអាអួតថាជាតាអញអស់ចាតែនៅពេលដែលយល់ដឹងពិតប្រកបបានដឹងថាជាតាគាត់ដើរអត់ត្រូវទេ អញ្ចឹងបានគេថាអត់មិនគាត់ចេះតែនិយាយប្រឆាំងគេអញ្ចឹងហាមានប្រឆាំងគេអីបើតាអាត្មាអាត្មាមិនតាមហ្នឹងនិយាយត្រឹមគេ តាអាត្មាអាត្មាយកឈ្មោះមកប្រើអាត្មាមិននឹងតាមផងសានសានហ្នឹងទុនសាន បានមកសានសាជាហ្នឹងដល់សានសាជាចេញ style មកបោះសានសាជា មាន style បោះទុនសានអានឹងគុំនិយាយត្រឹមគេខាងក្រៅតាអាត្មាអាត្មាអត់យល់ទេគាត់ឲ្យកូនកពីរបស់គាត់ឲ្យគាត់សមាធិឃើញណា ឲ្យចេះបល័យនេះបល័យនោះបល័យដាក់ឲ្យគេទន់ចិត្តស្រឡាញ់បល័យថាបើគេស្រឡាញ់យើងជាប់ស្អិតហើយយើងចង់ដោះដៃសូត្របល័យអីទៅគេឈប់ស្រឡាញ់បល័យដើមមិនអត់ស្អីច្រើនណាគាត់សមាធិឃើញហ្នឹងហើយគាត់ឲ្យមកញោមប្រុសញោមប្រុសបកលឲ្យស្មាធិអត់រៀនតែបើឲ្យកាលដែលមិនតាន់យល់ធប់ប្រហែលជារៀនប៉ុន្តែដល់ពេលយើងដឹងថាវាអត់វាអត់ចម្រើន វាអត់ចម្រើនបញ្ញាដែលយើងពឹងប៉ែកនៅលើស្អីមួយអាក្នុងនេះវាអន់ឯងចំណាមើលតែយើងពឹងនៅលើរបស់ស្អីមួយក្នុងនេះអន់ឧទាហរណ៍ងាយងាយដូចយើងយើងពឹងទៅលើកាសយោពេបូកលេខបូកអេអ្នកក្បាលយើងគិតលេងលឿនហ្មងអញ្ចឹងឲ្យតែយើងពឹងទៅលើអារបស់ស្អីស្អីពេកបញ្ញាយើង down ហើយបញ្ញាយើង អន់ហើយយើងអត់ហ៊ានប្រឈមមុខហើយបានយើងចិត្តតែពឹងរបស់នេះរបស់នោះ នឹងអញ្ចឹងអាពាក្យថាមិនក៏ចេះនិយាយគេធ្វើអីធ្វើគេគេថាចេះធ្វើអីធ្វើទៅប៉ុន្តែអាត្មានិយាយអីក៏និយាយទៅដូចគ្នាណាគេថាចាំមិនក៏ចេះនិយាយខុសគេមិនដូចគេថាដូចអាម៉េចបើតាមិននឹងដូចផងតែអញ្ចឹងចុះតាអាត្មាអាត្មាមិនធ្វើដូចហ្នឹងគាត់អត់មានអាក្រក់អីគាត់ចេះវិជានឹងគាត់មិនដែលជួយបោកប្រាស់គេអីទេគាត់ជួយមនុស្សប៉ុន្តែគណៈវាអត់ត្រូវផ្លូវរបស់ពុទ្ធ ថាមិនត្រូវផ្លូវរបស់ប្រពន្ធហ្នឹងថាវាដូចជាទៀតថា វាមិនត្រូវតាមច្បាប់ធម្មជាតិវាមិនមិនធ្វើឲ្យបញ្ញានេះរីកដុះដាលកើតវាពឹងទៅលើមកកញ្ចប់ហ្នឹងអាក្បួនបន្តិចហ្នឹងអាធ្វើចិត្តទៅបកែធ្វើចិត្តទៅបកែបន្តិចហ្នឹងយើងយកមកជាបញ្ញាសកលមិនបានណាយកមកធ្វើរឿងសកលអត់បានអត់បានវាបានតែរឿងមួយជ្រុងតិចប៉ុណ្្នឹងឯង ហើយដល់ទៅចំណេះនៅក្នុងពុទ្ធសាសនានេះវាជាចំណេះសកលដែលយើងអាចចែកគ្នាបាន យើងអាចដោះស្រាយបញ្ហាបាន យើងអាចអភិវឌ្ឍចិត្តគំនិតរបស់យើង បាន យើងអាចធ្វើឲ្យជីវិតនឹងពីភាពភ្លេចភ័យខ្លាចឲ្យទៅជាមាន ទំនុកចិត្តឲ្យមានភាពភ្លឺស្វាងរឿងនេះដែលយើងត្រូវរៀនថា anywhere anytime គឺគ្រប់ទីកន្លែងគ្រប់ពេលវេលាមិនបាច់យើងរស់នៅជាមួយនឹង ភាពភ័យខ្លាចនឹងការព្រួយបារម្ភហ្នឹងឲ្យវាវាមាន ជាធម្មតាអញ្ចឹងបើគាត់ថាយើង ដោះស្រាយមិននេះទៅជាវិធីសាស្ត្រដូចយើងកើតមកក្នុងលោកនេះមិនអាចគិតឈឺបាន តែយើងត្រូវទៅរកវិធីសាស្ត្រក្នុង ការព្យាបាលពេទ្យអីចឹងដល់ថារស់ឯណាកុំឲ្យឈឺត្មងវាអត់មានទេហ្នឹងហើយពាក្យហ្នឹងនិយាយដូចម្យ៉ាងដែរនេះពាក្យថា ទៅនិយាយអីថានិយាយខុសគេណាថាគេណាមកសកត់អាត្មា បានបើតាអាត្មាអាត្មានិយាយខុសពីគាត់ទៅហើយណានោះតាតាអាត្មាគុណគាត់នៅតែដឹងអញ្ចឹងបើនៅវិធីសាស្ត្រដែលទៅធ្វើ សមាធិយកខ្លាំងប៉ាកែទៅជប់ទៅមើលអីឃើញហ្នឹងអាត្មាមិនធ្វើទេមិនធ្វើទេហើយគាត់ប្រាប់ទាំងវិធីធ្វើទេអាត្មាអត់ធ្វើទេ បើទៅចឹងដដែលវាមិនមែនជាវិធីអស់កង្វល់មិនមែនជាវិធី ដោះស្រាយបញ្ហា បានទេរឿងហ្នឹងវាកាន់តែបាន បាត់ភ័យអីបន្តិចបន្តិចហើយគាត់ប្រកែមែនយីតាអាត្មានោះរឿងអូមអាម ក្តាមដុតអីហ្នឹងកន្លែងណាមានខ្មោចលងអីយីតាអាត្មាទៅគឺលែងអីទៅមកគាត់មិនមែនវិជារៀនពីតពីគ្រូគឺសមាធិវិបស្សនាខ្លួនឯងបានវិជានឹងមកតែម្ដងប៉ិនតែអាត្មាយល់ថាវាអត់មិនជាសច្ចៈសកលអត់យល់ ទី1នេះឈ្មោះ dia sim សួរថាតើជីវិតនៅសពជីវិតរស់នៅសពសពថ្ងៃឯងតាមមើលមិនបាត់ថ្ងៃអឺធ្វើយ៉ាងណាដើម្បីមានកម្លាំងចិត្តបន្តដំណើរទៅមុខទៀត។ ទាំងដែលយើងមានអារម្មណ៍នឿយណាយធុញទ្រាន់នឹងជីវិតសពថ្ងៃនៅពេលដែលយើងមានសភាពនឿយណាយធុញទ្រាន់ហ្នឹងវាមិនមែនឯងឯងវាកើតមានទេ ប្រកបជាមានការជួបប្រទះនៅរឿងដែលមិនពេញចិត្តអញ្ចឹងឬក៏រឿងខកបំណងវាមិនមែនជារឿងឯងឯងទេ ព្រោះធុញទ្រាន់របៀបដូចជាបាក់កម្លាំងចិត្តនេះមិនមែនជាការនឿយណាយ នៅក្នុងនិព្វិទាញាណទេធាតុពិតបើជាការនឿយណាយប្រព្រឹត្តទៅដោយ បញ្ញាប្រព្រឹត្តទៅជានិព្វិទាគឺជារឿងល្អបំផុតក៏ប៉ុន្តែចំពោះការធុញទ្រាន់នឹងស្ថានភាពជីវិតរហូតដល់ទៅ មានគំនិតថាមិនដឹងថារស់ដើម្បីអីនោះ មិនមែនជាបញ្ញាប្រព្រឹត្តទៅក្នុងការនឿយណាយក្នុងសង្ខារធម៌ឡើយវាគ្រាន់តែធុញចំពោះរឿងអ្វីដែលយើងមិនចូលចិត្តឬថាមិន ជាទីប្រាថ្នារបស់យើងដូច្នេះដើម្បីបន្តដំណើរជីវិត ទៅទៀតឲ្យសមស្របនោះយើងត្រូវរកមូលហេតុនៃការធុញរបស់យើង នោះតើមកពីអី ចឹងណាព្រោះពេលហ្នឹងចាត់ថាជាជំងឺផ្លូវចិត្តមួយយ៉ាងណាជំងឺផ្លូវចិត្តនេះវាមិនចាំបាច់ដល់ទៅអឺស្គួតលាតែតតែម្ដងទេ នៅពេលដែលយើងធុញទ្រាន់ទើសតោះមួម៉ៅនោះឯងសិតតែជា mental ជាបញ្ហាផ្លូវចិត្តដែលព្រះបរមគ្រូព្រះអង្គទ្រង់ផ្ដោត ទៅលើរឿងទាំងអស់នោះដែលយើងទាំងអស់គ្នានឹងសិតតែមានបញ្ហាផ្លូវចិត្តបាទពេលយើងខឹងពេលយើងធុញពេលយើងនឿយណាយរបៀបដូចគ្មានកម្លាំងចិត្តអីហ្នឹងត្រូវដឹងថាជំងឺហើយពេលហ្នឹងចិត្តហ្នឹងមានជំងឺហើយហើយជំងឺបែបនោះវីរុសរបស់វាមូលហេតុរបស់វាគឺតណ្ហា គឺចំណងឯណានីមួយដែលយើងប្រាថ្នាហើយវាមិនបានដូចចិត្តណាវាអត់ដូចចិត្តប្រាថ្នាទៅមិនបានដូចចិត្តបើនិយាយពីមនុស្សរាប់អានទៅគិតតែស្មោះត្រង់ស្មោះត្រង់ចង់បញ្ចប់ ទៅវាទៅជាណាឆ្កុយអញ្ចឹងទៅណាវាខុសពីចិត្តរបស់យើងការងារចឹងដែរ មួយហើយមួយទៀតមួយហើយមួយទៀតវាមិនមានវាមិនមានលំនឹងសង្ឃឹមទៅលើដៃគូជីវិតនោះក៏វាមិនយល់ចិត្តសង្ឃឹមទៅលើកូននោះក៏មិនស្ដាប់បង្គាប់ណែហើយសរុបមកវិញមកឬគល់របស់វាគឺវាអត់ដូចបំណងអត់ដូចអ្វីដែលយើងប្រាថ្នាអ្វីដែលយើងសង្ឃឹមនោះហ្នឹងហើយតលវាខកបំណងញឹកពេកទៅហើយទៅបែបហ្នឹងហើយអ្នកណាដូចអ្នកណាទេហ្នឹង ពួកយើងសង្ឃឹមទៅវាចេះតែខកបំណងចេះតែខុសបំណងហើយសួរតែរឿងខកបំណងវាមិនសមតាមបំណងនឹងវាមានសម្រាប់តែយើងនឹងឬក៏សម្រាប់ជនទូទៅដែរថាដូចគ្នាដូចគ្នាព្រោះពុទ្ធជនហ្នឹងមានអឺតណ្ហាជាជាហេតុនាំឲ្យកើតទុករឿងនឹងដូចគ្នាទាំងអស់ អញ្ចឹងដើម្បីឲ្យរស់នៅ បន្តទៅមុខមានកម្លាំងចិត្តវាទល់ដោះស្រាយរឿងហ្នឹងរឿងរឿងហ្នឹងបង្កើនបញ្ញាវិញពីព្រោះមានតែបញ្ញាទេដែលចូលទៅរារាំងនៅសេចក្តីសង្ឃឹមដោយអំណាចតណ្ហានោះតែជាការដើរតាមគម្រោងផែនការជីវិតហើយចេះទទួលស្គាល់នៅការពិតដែលវាកើតឡើងដោយអំណាចបច្ច័យរបស់វានោះអញ្ចឹងណានឹងចឹង ដូចប្រហែលថ្ងៃជាប់ជាប់គ្នាអាត្មាជួបមនុស្សមានទុកច្រើនបើទុកច្រើនណាក្រោយពេលដែលពន្យល់ទៅយើងដកសេចក្តីប្រកាន់ពីរបស់ខាងក្រៅមកយើងមកមើលរបស់ខាងក្នុងវិញយើងនឹងឃើញថាអឺបញ្ហាដូចច្រើន គឺវាចេញពីខាងក្នុង ដោយយើង មានបំណងចង់ឲ្យរឿងនោះវាយ៉ាងនេះ ចង់ឲ្យរឿងហ្នឹងវាយ៉ាងនោះហើយវាមិនសមទៅតាមបំណងរបស់យើងនោះហ្នឹងហើយវិធីជីវិតនេះដូចគ្នាដែរដូចយើងបើកឡានផ្លូវឆ្ងាយអញ្ចឹងគឺថាយើងគ្រាន់តែជ្រើសរើសថាគួរបើកផ្លូវណាទៅប៉ុណ្ណោះយើងមិនអាចទៅទៀមទាឲ្យផ្លូវនោះបត់ទៅតាមចិត្តយើងបានឡើយហ្នឹងហើយបើផ្លូវកោងយើងត្រូវតែបត់ហ្នឹង ផ្លូវផ្ទាល់យើងត្រូវតែ U turn ឬត្រូវតែបត់ក្រោយវិញត្រឡប់ក្រោយវិញអញ្ចឹងព្រោះផ្លូវហ្នឹងវាអញ្ចឹងយើងមិនអាចសាងផ្លូវឲ្យបានដើរនោះទេដូចថាយើងទៅផ្សារយើងធ្វើផ្លូវខ្លួនឯងហើយបានដើរទៅនឹងយើងពិបាកនឹងកាលណាដល់ផ្សារទេគឺយើងដើរតាមផ្លូវដែលមានហើយនឹងឯងអញ្ចឹងយើងមើលសញ្ញាមើលអឺផ្លូវបត់ត្រូវ stop ត្រូវអីហ្នឹងគឺថា ព្រមទៅលើស្ថានភាពជាក់ស្ដែងរបស់ផ្លូវនោះនោះជីវិតនេះដូចគ្នាចឹងដែរវាមានគូគូរបស់វាចឹងដែរណាជួបជួបហ្នឹងវានាំបែកមកជាមួយឯងគ្រាន់វាមិនតាន់បង្ហាញខ្លួនណាហាក់បានហ្នឹងវានាំបងមកជាមួយហើយប៉ុន្តែវាមិនតាន់បង្ហាញខ្លួនយូរឆាប់វាមកដល់ហើយតែសេចក្តីត្រេកអររបស់យើងបានតែមួយខ្ញាក់មួយខ្ញាក់មួយផ្លេតដល់ពេលជួបហ្នឹង ពេលជួបពេលបាននឹងតែយើងភ្លេចឈឹងភ្លេចឈឹងអារឿងបែកពេលជានឹងភ្លេចឈឹងអារឿងឈឺពេលរស់នឹងភ្លេចឈឹងរឿងស្លាប់អានេះយើងភ្លេចហ្មងភ្លេចឈឹងហ្មងហ្នឹងហើយដល់ពេលវាកើតឡើងវាវាញឹកញឹកម្ដងមកកាលវាមិនអីដល់វាញឹកញាប់ពេកទៅវាទៅជាបាក់កម្លាំងចិត្តចឹងទៅជាអស់សង្ឃឹមទៅជាធុញទ្រាន់ មើលទៅមនុស្សមិនដឹងទុកចិត្តពីណាអញ្ចឹងណារួមនឹងទុកចិត្តវាមិនឃើញពីមុនគិតថានឹងហើយល្អអស់ពីពោះពីពងទៅណាឆ្កុយទៅនឹងមកវាយើងមិនយល់ពីធម្មជាតិហ្នឹងអញ្ចឹងហើយបានអត់មានអីក្រៅពីការចម្រើនបញ្ញាឲ្យឃើញសភាពពិតនៃជីវិត ដែលកើតឡើងព្រោះបច្ច័យមិនមែនយើងជាអ្នកធ្វើវានោះឡើយហ្នឹងហើយទល់តែឃើញធัวអនត្តា ជាធัวកើតពីបច្ច័យ នោះយើងនឹងរស់នៅតាមស្របតាមច្បាប់ធម្មជាតិទៅវាមិនសបាយពេកក៏មិនកើតទុក្ខពេកហ្នឹងហើយលេងជាមួយជីវិតធម្មតាហ្នឹងហើយឈឺទៅពេទ្យទៅអគេឈប់រាប់អានយើងក៏បានគេរាប់អានយើងក៏បានណាអាហ្នឹងក៏បានទាំងអស់ដល់ពេលហ្នឹងក៏បានទាំងអស់គេស្មោះត្រង់នឹងយើងក៏បានគេកុហកយើងក៏បានទៀត ណាគេស្រឡាញ់យើងក៏បានពោះចិត្តរបស់គេគេស្អប់យើងក៏បានពោះចិត្តរបស់គេដែរឃើញទេវាមិនរឿងអីរបស់យើងតែយើងមិនបានសិក្សាពីធម្មជាតិរបស់ជីវិតណាវាតែតែស្រឡាញ់យើងអត់អីតែស្អប់យើងយើងយើងគ្រឿងអីក៏ងុយដែរនោះមិនមិនមកស្អប់ខ្ញុំប៉ុន្តែបើគេស្រឡាញ់សរសើររាប់អានយើងអត់ព្រមអឺបដិសេធហីតេតេតេមិនក៏មកមកសរសើរខ្ញុំយើងមិនសូវតោះទេអានឹងវាស្របតាមតណ្ហារបស់យើងនោះ ឃើញទេវាស្របវាស្របតាមតណ្ហាតែយើងយើងមិនចេះបដិសេធទេហ្នឹងហើយដល់តែស្អីដែលវា ប្រឆាំងជាមួយតណ្ហារបស់យើង កើតទោមនោះមកតាំងកើតជារឿងជារាវឃើញទេនឹងចឹងអញ្ចឹង ជីវិតនេះយើងមានហើយប៉ុន្តែយើងត្រូវសិក្សាពីវិថីជីវិតនឹងបន្តទៀតហើយវិថីជីវិតទាំងអស់នោះព្រះបរមគ្រូព្រះអង្គបានបានប្រាប់អស់ហើយនៅតែយើងទេថាតើយើងព្រមដើរតាមផ្លូវនឹងឬអត់ហ្នឹងហើយផ្លូវដើម្បីចម្រើន បញ្ញាឲ្យយល់ការពិតនៃជីវិតរបស់យើងនឹងឯងមិនមែនជីវិតអ្នកណាទេណាដល់ពេលបញ្ញាកើតឡើងកំណត់ដឹងបាន នៅរូបធម៌នាមធម៌តាមសេចក្តីពិត ដែលវាកើតឡើងយ៉ាងណាយ៉ាងណា អាស្រ័យដោយបច្ច័យរបស់វានោះនឹងភាពរឹងមាំផ្លូវចិត្តហ្នឹងក៏កើតឡើង ពីព្រោះអីបានជាវាទៅរឹងមាំផ្លូវចិត្តទៅវិញគ្រាន់តែកំណត់ដឹងរឿងពិតសោះពីព្រោះធัวដែលកំណត់ដឹងមិនមែនជាពួកធัวបាក់ទឹកចិត្តទេ គឺជាពួកធัวកុសលពួកធัวកុសលគឺជាធัวមានកម្លាំងដែលអាចកំចាត់បងនៅ អកុសលគឺភាពទោមនស្សផ្លូវចិត្តនឹងបានសតិរលឹករឿយរឿយ កាលណាសតិកើតឡើងសតិនឹងយូរទៅคล้ายជាសតិពលៈណាសតិនឹងមានកម្លាំងហ្នឹងហើយហើយសតិពលៈហ្នឹងវានាំមកនៅអីនាំមកនៅអឺបញ្ញាពលៈកម្លាំងបញ្ញាទៀតរវេះក្នុងការគិតក្នុងការពិចារណាហ្នឹងហើយវាទៅជាធម៌មានកម្លាំងមិនទុនខ្សោយអត់ខ្សោយទេ ខណៈពេលដែលកុសលកើតអត់ខ្សោយឯមនុស្សឃើញទេអញ្ចឹងបាននៅពេលដែលកុសលពិតប្រកបកើតកុំថាឡើយដល់ទៅមនុស្សបញ្ញារបស់មនុស្សភាពឆ្លាតរបស់មនុស្សធម្មតាទៅកកោកកាយឲ្យអ្នកដែលចម្រើនកុសលនឹងឈឺចាប់សំបីអំណាចស្ដាច់មានក៏មិនអាចបំផន់នៅស្មារតីរបស់អ្នកដែលមានធัวបានឡើយពីព្រោះ ពាក្យថាអ្នកមានធម៌ក្នុងទីហ្នឹងគឺលោកទ្រង់ទ្រង់នៅកុសលធម៌អញ្ចឹងបានខ្ញុំកណាអាត្មាតែងទៅលឺញាតិញោមថាខ្ញុំធ្វើតែប៉ុនទេតែវាកើតទៅទុកជួបទៅទុកហ្នឹងហើយឲ្យតែនិយាយពាក្យហ្នឹងមកអាត្មាថាញោមមិនបានធ្វើប៉ុនទេបើញោមបានធ្វើប៉ុនពិតប្រកបញោមអត់កើតទុកទេ តែញោមច្រឡំពិធីថាជាប៉ុនភ្លេចភ្លេចឯធម្មជាតិប៉ុនមែនទែនគឺជាធម្មជាតិចិត្តដែលរឹងមាំ និយាយមកបែបទៀតថា ធម្មជាតិចិត្តបនគឺជាចិត្តរឹងមាំមិនរឹងរូសទេណាជាចិត្តរឹងមាំជាចិត្តភ្លឺស្វាងគណៈពេលបនកើតណាគឺជាចិត្តរឹងមាំជាចិត្តភ្លឺស្វាង មិនមែនជាចិត្តទុនជ្រាយមិនមែនជាចិត្តភ័យខ្លាចមិនមែនជាចិត្តងងឹតងងុលទេ គឺជាចិត្តរឹងមាំជាចិត្តមាន សុខភាពល្អជាចិត្តមានពន្លឺគឺបញ្ញា ពីព្រោះ កុសលបើទោះជាអត់មានបញ្ញាហ្នឹងក៏វានៅតែរឹងមាំដែរមានសទ្ធាមានសតិមានហិរិមានអត្តបៈនឹងចឹងប៉ុន្តែដោយសារយើងច្រឡំថ្ងៃហ្នឹងយើងច្រឡំថាយើងធ្វើបន់ធ្វើបន់ច្រើនណាស់ខ្ញុំនឹងទៅវត្តតាំងពីក្មេងបើនៅតែកើតទុកថាមែនទេណាធ្វើតែពិធីវាមិនមែនបន់អាត្មាមើលទៅវាមិនឃើញថាបន់ផងប៉ុន្តែមនុស្សយើងវាយកពាក្យថាបន់នឹងយកទៅដាក់ក្នុងរោងបន់អស់ទៅ យកបុណ្យទៅដាក់ក្នុងពហិយយកបុណ្យទៅដាក់ក្នុងសាលាឆាន់អស់ហើយតែអញ្ចឹងឲ្យទៅចូលក្នុងសាលាហ្នឹងអង្គុយអ៊ូអ៊ូអែអែសូត្រធងោកងោកនិយាយថាបុណ្យហើយហ្នឹងហើយបើសិនបើញាតិញោមធ្វើបុណ្យច្រើនមែននិយាយថាកើតទុកមិនកើតណាពូចិត្តបុណ្យរៀនឲ្យច្បាស់មើលនៅពេលដែលយើងបំពេញបុណ្យមានន័យថាកំពុងតែសាងកម្លាំងផ្លូវចិត្តឃើញទេពាក្យបុណ្យពីព្រោះ តួបុណ្យកើតឡើងគឺមានសទ្ធាមានសតិអត់មានតោមនោះឯណាអត់មានថ្នាំងថ្នាក់អត់មានតោចិត្តអត់មានសង្កឹះតានតាំងសោកស្ដាយព្រួយបារម្ភភ័យខ្លាចអន្ទះអន្ទែងអីអត់ទេគណៈបុណ្យកើតឡើង គឺចិត្តនឹងគឺ clean and clear គណៈចិត្តបុណ្យកើតឡើង គឺបើប្រៀបរាងកាយវិញគឺជាគឺរាងកាយដែល healthy មែនតើគឺកម្លាំងក៏មាន សុខភាពក៏ល្អអត់មានវ៉ៃរសអត់មានមេរោគអីទេ ណាខណៈដែលបុណ្យកើតឡើងក្នុងចិត្តអញ្ចឹងមនុស្សដែលកំពុងតែតែហាត់ប្រានហើយបរិភោគអាហារល្អល្អហើយមានសុខភាពល្អអត់ឈឺចង្កេះអត់ឈឺចង្គង់អី healthy អីណាមានសុខភាពល្អហើយទៅត្អូញទៅអើយខ្ញុំហាត់ប្រានច្រើនណាខ្ញុំហូបមកហូបមានអាជីវជាតិល្អណាស់តែខ្ញុំឈឺអើយឈឺ និយាយចឹងវាអត់ត្រូវព្រោះខ្លួនឯងកំពុងតែមានសុខភាពល្អទៅទៅនិយាយថាឈឺចឹងវាអត់ត្រូវហ្នឹងហើយអញ្ចឹងមានន័យថាមិនស្គាល់អសុខភាពហ្នឹងល្មិចហើយធាតពិតបើជាបុគ្គលនោះសុខភាពល្អណាសុខភាពល្អកូលេស្តេរ៉ុលក៏អត់ឡើង ខ្លាញ់ក៏អត់ឡើង ទឹកដូងផ្អែមក៏គ្មានវ៉ៃរុសអីក៏គ្មានបុគ្គលនោះ ដែលដែលតាំងនៅក្នុងអសុខភាពបែបហ្នឹងគាត់មិនត្អូញទេគាត់មិនត្អូញថាខ្ញុំឈឺច្រើនណាស់ទេព្រោះសុខភាពវាល្អហើយចុះមនុស្សអ្នកមានចិត្តបន់នោះមិនមនុស្សចិត្តបន់ក៏អត់ត្អូញដូចគ្នាមិនត្អូញមិនមែនទ្រាំទេ គឺចិត្តហ្នឹង healthy ហ្មងចិត្តហ្នឹងវាស្រឡះហ្មង អ្នកដែលធ្វើបន់ពីព្រោះអីវាផ្ដើមដោយសមាទិដ្ឋិផ្ដើមដោយការយល់ត្រូវផ្ដើមដោយសេចក្តីជ្រះថ្លាបន់ហ្នឹងណា ហើយមិនក៏ថាធ្វើប៉ុននោះជាកើតទុកប៉ុនមិនអោយផលថាយើងមិនបានធ្វើប៉ុនទេយើងវាច្រឡំវាច្រឡំថ្ងៃហ្នឹងច្រឡំអស់ទាំងពាន់ទាំងម៉ឺនដុល្លារហ្នឹងយើងច្រឡំថាយើងធ្វើប៉ុនធាតពិតហ្នឹងយើងទៅទិញសេចក្តីសុខទេទៅយកប៉ុន100សាធុសាធុណាអ្នកចូលប៉ុណ្ណឹងសុំឲ្យកើតជាតិណាណាបានចេះបានចេះតាមពិតដូចទៅទិញដែរទៅទិញសេចក្តីសុខតាមពិតមានតនបានសុខស្អីអត់ទិញវាមិនបានទៅទៀត បើទៅទិញកាទៀវឯងដឹងតែបានមួយចានអាទិញប៉ុនហ្នឹងគ្មានដឹងបានប៉ុនបានប៉ុនទៅទៀតចូលដល់អារឿងរឿងគេឲ្យពោនឹងឯងសូត្រតិចចូលតិចសូត្រច្រើនចូលច្រើនមានប៉ុនស្អីមនុស្សចូលពេញទៅវត្តហ្នឹងណែអត់មានឃើញប៉ុនអីឲ្យប្រកាសទេប៉ុនវាមានខ្លះដែរវាអត់ប៉ុន្តែប៉ុន្តែអាពេលដែលថាទៅធ្វើប៉ុនអាត្មាឃើញបាបកើតចិត្ត100បាត់ឯប៉ុនកើតមកគណៈពីគណៈអីប៉ុណ្ណោះទេ លោកបណ្ឌិតមែនតែនតើអាទុជោជោតិចបានតិចជោច្រើនបានច្រើនណាបើនិយាយពីបាបហ្នឹងកើតឡើង90ជាងបានហើយគណៈជោគណៈបានចិត្តគណៈអគេសរសើរលើកបច្ចោចសើបតែរឿងបាបទាំងអស់ឃើញទេហើយជឿថាធ្វើអានឹងទៅវានាំសុកចេះនាំសុកចេះបង្កើតមិឆាទៅថែទៀតដល់ធ្វើទៅអត់បានសុកកើតរឿងកើតរ៉ាអញធ្វើប៉ុនមកកកោកណាហ្នឹងហើយអញ្ចឹង ថ្មបែកបន្តិចហ្នឹងថងចង់បញ្យល់ថាបើអ្នកទាំងឡាយពិតជាធ្វើបន់ច្រើនមែនអ្នកទាំងឡាយបានសុខត្មងសុខអ្នកមានបន់ច្រើនគឺអ្នកបានសុខអ្នកមានចិត្តជាសុខមានចិត្តភ្លឺស្វាងបើណាយើងច្រឡំទៅធ្វើពិធីគេហៅថាពិធីនខត្តរិកទេបន់ដូចយើងធ្វើរាល់ថ្ងៃហ្នឹងយើងទៅធ្វើពិធីនខត្តរិកទេ តែយើងថាទៅធ្វើបន់មែនទេហ្នឹងវា មើលទៅវាមិនឃើញជាបនស្អីហ្នឹងអាព្រោះយើងអាចថ្លឹងបានពួកពួកកាលណាបនមានន័យថា កាលណាយើងធ្វើយូរទៅវាចម្រើនចម្រើនដោយអីចម្រើនដោយសេចក្តីសុខផ្លូវចិត្តហ្នឹងហ្មងបើបនវាចម្រើនមានន័យថាអសុខផ្លូវចិត្តហ្នឹងវាកាន់តែសម្បូរមនុស្សមនុស្សដែលបនច្រើនច្រើនមានន័យថាផ្លូវផ្លូវចិត្តនឹងកាន់តែល្អផ្លូវចិត្តនឹងកាន់តែស្ងប់កាន់តែសុខ កាន់តែមិនក្តៅកាហាយអាហ្នឹងគេហៅថាមនុស្សប៉ុននឹងចម្រើនហើយអញ្ចឹងយើងបោះមើលទៅយើងចូលវត្តតាំងពីក្មេងហ្នឹងហើយរហូតដល់ឥឡូវហ្នឹងចិត្តហ្នឹងវាវាល្អជាងមុនឬក៏កងើកងៅជាងមុនឬក៏វាវាទៅជារញ៉ាំរញ៉ូវជាងមុនទៅឆ្លោះគ្នាពេញតវត្តហ្នឹងជាថាធ្វើប៉ុនធ្វើប៉ុនណែអ្នកមានប៉ុនហ្នឹងគឺសាងសេចក្តីសុខឲ្យខ្លួនឯងហើយសាងសេចក្តីសុខឲ្យមនុស្សនៅជុំវិញខ្លួនទៀតណា ណាហ្នឹងមានប៉ុនពុប៉ុនធាតុតិចមនុស្សមានប៉ុនគឺមនុស្សមានធាតុតិចណាតិចតិជុំមិនមែនប្រឹងទេមិនមែនប្រឹងណាមិនមែនប្រឹងទេបើមនុស្សសម្បូរប៉ុនមានន័យថាមនុស្សសម្បូរដោយសេចក្តីសុខផ្លូវចិត្តហើយហ្នឹងហើយហើយបើចិត្តតែលើកឡើង ថា ធ្វើតែប៉ុនមិនដែលឃើញប៉ុនជួយស្អីផងមានន័យថាអ្នកមិនដែលដឹងថាប៉ុននឹងស្អីផងហើយក៏ធ្វើវាមិនត្រូវដែរ ពីព្រោះប៉ុនដែលព្រះបរមគ្រូព្រះអង្គទ្រង់បរៀនឲ្យធ្វើឲ្យបំពេញនោះវាមិនមែនពិធីណាមិនមែនពិធីទេប៉ុនគឺនាមធម៌កាត់ផ្លូវចិត្តនេះទេហ្នឹងហើយអញ្ចឹងសរុបមកវិញមកថាធ្វើម៉េចឲ្យវាមានកម្លាំងតទៀតនោះគឺទោះតែយើងសន្សំនៅធម៌ដែលជាកម្លាំងទទួលកម្លាំងរបស់ចិត្តមិនអកុសលទេគឺទូកុសលកម្លាំងមាន5ដែលត្រូវសាងមានសទ្ធាពលៈ នឹងសទ្ធាពលៈជឿជាក់នៅក្នុងរឿងត្រឹមត្រូវ4យ៉ាង មានទៅលើកម្មទៅលើផលអឺហើយឃើញសត្វលោកប្រព្រឹត្តទៅតាមកម្មហើយនឹងជឿជាក់ទៅលើការត្រាស់ដឹងរបស់ព្រះបរមគ្រូ មានតែមួយប៉ុណ្ណឹងសំដឹងបាត់ចិនលែងជឿខ្មោចអរិយអ្នកតាអស់ហើយលីងតែមានសទ្ធាប៉ុណ្ណឹងលែងជឿហុងស៊ុយលែងជឿអីអស់អញ្ចឹងចិត្តមានលំនឹងបាត់ហ្នឹងណានឹងកម្លាំងមួយហៅថាសទ្ធាពលៈដែលត្រូវចម្រើន ណាហើយទី2គឺអឺវិរិយៈពលៈគឺសេចក្តីព្យាយាមនៅក្នុងរឿងល្អល្អនោះឲ្យទៅជាកម្លាំងហើយទី3សតិពលៈទៅជាកម្លាំងសតិរវាសរលឹករឿយរឿយកំពុងធ្វើអីកំពុងនិយាយអីកំពុងគិតអីដឹងរឿយរឿយមិនភ្លេចស្មារតីណា អានឹងកម្លាំងហើយមួយទៀតនោះគឺសមាធិពលៈគឺឯកកតាចិត្តដែល focus ទៅលើស្អីមួយហ្នឹងគឺ deep មកមានកម្លាំងហើយចុងក្រោយគឺបញ្ញាពលៈអញ្ចឹងបើបើដាក់គោលការណ៍ថាធ្វើម៉េចឲ្យចិត្តហ្នឹងមានកម្លាំងចិត្តហ្នឹងវាតស៊ូទៅដោយរលូនទល់តែសាងកម្លាំងហ្នឹង កម្លាំងសទ្ធាកម្លាំងព្យាយាមកម្លាំងសតិកម្លាំងសមាធិកម្លាំងបញ្ញា នេះជាធម៌ជាកម្លាំងហ្នឹងហើយចឹងប៉ុណ្ណឹងមួយទៀតឈ្មោះបៀនជុនញាអឺ សួរហេតុអ្វីអ្នកកាន់ពុទ្ធសាសនាថេរវាទមានការសិក្សាបន្ថែម ទៅគម្ពីរព្រះអដ្ឋកថាតើគម្ពីរនេះ មាន ប្រវត្តិមកពីណាហើយអាចយកជាការបានទេ ព្រោះ បើខាងមហាយានវិញគេមិនរៀនអដ្ឋកថាទេ ព្រោះមិនមែនជាធម៌ដើមរបស់ព្រះអឺត្រូវហើយកុំអដ្ឋកថា គឺมันសុទ្ធតែជាពាក្យដើមរបស់ព្រះអង្គទេប៉ុន្តែមិនមែនថាมันមានពុទ្ធដីកានៅក្នុងទេបើនិយាយទៅអត្តកថាកើតឲ្យមានជាច្បាប់ត្រឡប់ត្រឹមត្រូវហ្នឹងគឺសម័យពុទ្ធខោសាចារប្រហែលជាខ្ទង់1000ឆ្នាំមុននេះហ្នឹងហើយហើយបៃដកគឺជាធัวដើមអញ្ចឹងណាជាធัวដើមដែល សង្គីជនាដោយព្រះ មហាកាសបៈព្រះអនន្តព្រះអនុរុទ្ធដើមគេនោះថេរវាទថេរវាទនឹងប៉ុន្តែដោយសារព្រះអរហន្តទាំងឡាយលោក ពិចារណាទៅអនាគតកាលទៅ មនុស្សមានបញ្ញាទុនខ្សោយ មិនអាចយល់ពុទ្ធិកាបានទេ ពុទ្ធិកាដែលមានជំរឿ ធម៌ដែលមានជំរៅហ្នឹងពិបាកយល់អញ្ចឹងបានលោកពុនយល់អธิบายបន្ថែមតែមិនចោលរបស់ដើមទេมันមានអីរឿងគួរឲ្យខ្លាចទេអត្តកថាហ្នឹងលោកអត់បានតែងធัวថ្មីឬក៏បង្វែរសាច់រឿងអីអត់ទេគ្រាន់តែពន្យល់បន្ថែមទៅលើបត្រៃបិដកនោះហ្នឹងហើយហើយមហាយានដែលថាមិនរៀនអានឹងទេបិដក គេមិនរៀនណា បៃដកគេរៀនរួចតែចំណែកខ្លះប៉ុណ្ណោះទេឥឡូវអាលើកពុទ្ធដីកាតើយើងយល់យ៉ាងម៉េចទៅ បើអត់មានកម្ពីអត្តកថាប្រាប់ឧទាហរណ៍ដូចជាអឺបៃដកនិយាយតែប៉ុណ្ណេះទេនិយាយថាអឺទូរាំងកម្មាំងអសរីរាំង គុធាសយ៉ាងទុនវេរិយ៉ាងចិត្តជាធម្មជាតិត្រាច់ទៅឆ្ងាយឃើញទេជាធម្មជាតិត្រាច់ទៅឆ្ងាយទូរាំងហ្នឹងទូរៈនឹងរៀងទូរទស្សន៍ហ្នឹងមើលពីចម្ងាយហ្នឹងទូរៈហ្នឹងប្រែតែឆ្ងាយកម្មាំងហ្នឹងគឺទៅត្រាច់ទៅឆ្ងាយអេកចរាំងចរាំងហ្នឹងត្រាច់ទៅដែរកម្មៈក៏ទៅអចរៈហ្នឹងក៏ទៅដូចយើងប្រើចរាចរអញ្ចឹងគឺចរទៅចរមកហៅចរាចរណា អេកចរាំងមានន័យថាត្រាច់ទៅតឯងតឯងតែមួយមួយគុហាសយ៉ាងហើយជាធម្មជាតិអាស្រ័យនៅក្នុងគុហាទុនវេរយ៉ាងជាធម្មជាតិទូនមាន បានដោយកម្របៃដកមានតែប៉ុណ្ណាកន្លែងហ្នឹងបើអត់មានការបញ្យល់យើងយល់ថាម៉េចយើងយល់វាអត់ដល់ចុះអត្តកថាហ្នឹងរឿងអីអត់មានធម៌ផ្សេងទេលោកខាន់បញ្យល់អាហ្នឹងតែ លោកពញ្យលឲ្យយើងយល់ទៅតាមអង្គធរនោះក្រែងបញ្ញាយើងវាលូកអត់ដល់ហើយបើគេមានបញ្ញាក្រាស់មកព្រះអង្គថាតែប៉ុណ្្នឹងគេយល់ហើយប៉ុន្តែក្រៃលោបញ្ញាបធុជនញុកយើងហ្នឹងវាយល់វាមិនដល់ណាទៅវិនិច្ឆ័យរឿងផ្សេងណាចឹងមិនព្រះរហន្តនឹងលោកពយលពយលបន្ថែមថា ទូរាំងកម្មាំងនឹងមិនមែនបានន័យថាចិត្តនឹងវាចេញពីរាងកាយទៅទីឆ្ងាយទេ គ្រាន់តែចិត្តនឹងដឹងរឿងរ៉ាវបានឆ្ងាយដឹងអារម្មណ៍បានឆ្ងាយឧទាហរណ៍ថាឥឡូវយើងគិតថាឋានប្រច័នយើងគិតទៅគិតឃើញរឿងឋានប្រច័នភ្លាមអឺគិតអាត្មានៅអូស្ត្រាលីនេះអាត្មាគិតទៅដល់ស្រុកខ្មែរគិតឃើញនៅវត្តភ្នំមិនវាមានឯករាជ្យមិនគិតឃើញភ្លាមប៉ុន្តែមិនមែនមានន័យថាចិត្តនឹងវាចេញពីរាងកាយនឹងទៅទេលោកខ្លាចយើងច្រឡំអញ្ចឹងយើងខ្លាចច្រឡំថាចិត្តយើងវាហោះហើរពីរាងកាយទៅដល់បំពេញអញ្ចឹង ថាអត់ទេវាគ្រាន់តែគិតរឿងបានឆ្ងាយប៉ុណ្ណោះឯងលោកពយល់ចឹងតាពយល់បានណាអានេះថាមិនមែនជាធัวថ្មីឡើយគ្រាន់តែជា commentary មានន័យថាជាសេចក្តីអត្ថាធិប្បាយទៅលើពាក្យក្នុងបត្រៃបិដកនោះប៉ុណ្ណោះខែយើងវាយល់មិនបានតែប៉ុណ្ណឹងទៅដូចវចនានុក្រមបិដកចឹងអានោះហ្នឹងហើយអឺគុភាសយ៉ាងគុហាសយ៉ាងអាស្រ័យក្នុងគុហា គូហៀនហ្នឹងស្អីគេប៉ុន្តែភាសារបស់អ្នកមគ្គធកានោះកាលណានិយាយពីអាស្រ័យក្នុងគូហៀនគេយល់គ្នាហើយថាចិត្តនឹងវាអាស្រ័យតាណា តែគេប្រើពាក្យនោះដូចពាក្យ slang អញ្ចឹងប៉ុន្តែលោកពយលអរកថាលោកពយលថាអគុហេហ្នឹងគឺវាអាស្រ័យនឹងមហាពុទ្ធរូបនេះអាស្រ័យដីទឹកភ្លើងខ្យល់នេះអាស្រ័យវត្ថុនេះដូចភ្នែកតិចជាមោះអណ្ដាតកាយនេះអាស្រ័យហតិយៈវត្ថុនេះ នឹងជាគុហារបស់ចិត្តនៅតំណងបើយើងមិនបញ្យល់យ៉ាងទេយើងបញ្យល់ចិត្តមិនក៏អាស្រ័យនឹងគុហាលោកបញ្យល់បញ្យល់ពាក្យហ្នឹងតដែលដើម្បីឲ្យយើងយល់ឲ្យត្រូវអសរីរង្គហ្នឹងកន្លែងណាដែលវាមានន័យស្រួលហើយលោកអត់បញ្យល់ទេដោយអសរីរង្គវាអត់មានសរីរៈអត់មានរូបភាពអីមើលឃើញទេចិត្តហ្នឹងអញ្ចឹងលោកមិនបាច់បញ្យល់ទេហ្នឹងហើយទុនវេរិយ៉ាង ជា ធម្មជាតិទូនមាន បាន ដោយកម្រ ហ្នឹងហើយអញ្ចឹងអញ្ចឹងលោកពយល់បន្តិចបន្តិចទេកន្លែងណាដែលថាមើលទៅរឿងពិបាកលោកពយល់ពយល់ទុកហ្នឹងលើយើងយល់ខុសពីសភាវៈអឺដូចជាអឺបៃដកនិយាយត្រឹមថាមโนពពាំងកមាធម្មាមโนសេដ្ឋាមโนមយាអីជាដើមថាចិត្តជាធម្មជាតិដល់មុន ជាធម្មជាតិជាធំជាប្រធាន ជាប្រធាននឹងប្រធានអីជួនកាលយើងគិតអូប្រធានរាង កាយប្រធានស្អីស្អីព្រោះតែចិត្តមិនវាអញ្ចឹងយើងចេះយល់ខ្លួនឯងវាយល់ខុសដល់ប្រធាននៃសម្ពយុទ្ធធម៌អត្តកថាលោកបញ្យល់ថាប្រធានប្រធានក្នុងទីនេះជាធំក្នុងនេះគឺជាធំជាងសម្ពយុទ្ធធម៌ដតីក្នុងន័យថាអឺនៅពេលដែលចិត្តកើតឡើងអចេតសិកកើតឡើងទាល់តែមានចិត្ត បើអត់មានវត្តមានចិត្តទេចេតសិកកើតមិនបានទេហ៎ក៏ប៉ុន្តែបាត់វត្តមានចេតសិកខ្លះចិត្តក៏គុំកើតបានឧទាហរណ៍ដូចជាចក្ខុវិញ្ញាណអញ្ចឹងមានចេតសិកតែ7ទេណាមានចេតសិកតែ7ទេអហើយបើថាទៅដល់ពួកអកុសលចិត្តទៅមានចេតសិកជា20អីក៏មានដែរឃើញទេ ហើយបើអកុសលចិត្តពួកសាវណៈចេតសិកអត់កើតជាមួយទេហើយដល់តែពួកសាវណៈចិត្តអកុសលចេតសិកក៏អត់កើតជាមួយដែរតែតួចេតសិកណាក៏ដោយអត់ចិត្តមិនបានទេព្រោះហេតុនោះទៅលោកនិយាយថាចិត្តជាធម្មជាតិធំអេអញ្ចឹងណាលោកពយល់អញ្ចឹងពយល់យើងយល់អញ្ចឹងអរកថាលោកពយល់អញ្ចឹងណាពយល់ឲ្យឃើញសភាវៈអញ្ចឹងហ្នឹងហើយ ហើយបើសិនជាលោកអត់បញ្យល់ទេយើងចេះតែត្រេះរិះអញ្ចឹងឯងបានអ្នករៀនអភិធម្មពីមុនមកថាឈួតហ្នឹងរឿងអីរឿងចេះតែយកមកគិតខ្លួនឯងអត់មានអត្តកថាមើលហ្នឹងវាវាវែងសភាវៈទៅឈួតចេះតែអង្គុយគិតគិតគិតគិតគិតឈួតមែនហ៎បញ្ញាយើងវាលោកមិនដល់តែឥឡូវនេះយើងមានបើមានអត្តកថាមានដីកាមើលអត់មានរឿងអីឈួតទេលោកប្រាប់ឡើងច្បាស់ច្បាស់ចេះអានឹងមានន័យថាម៉េចអានឹងមានន័យថាម៉េច អញ្ចឹងកម្ពីអត្តកថាពយល់ថាមិនមានអ្វីដតីឡើយគឺជាកម្ពីអត្ថាធិប្បាយបត្រៃបិដកប៉ុណ្ណឹងឯងវាមានកម្ពីថ្មីណាហ្មេក៏យើងប្រកាន់មិនរៀនមានន័យថាមិនដាល់ដឹងពួកមហាយាននឹងអត់ដឹងទេដំដែលដឹងចឹងហើយបានបួសមានប្រពន្ធមានអីនឹងអស់អាលីងទៅកាត់ធัวកាត់វិន័យចោលអស់ទៅវិញណាមកពីមិនដឹងនោះហើយកាត់ចោលអស់ហើយមាននៅអីដឹងទៀតហ្នឹងហើយ លោកមហាយានទៅលេងកេះគីតាដេញពេញទឹកផ្លូវចឹងទៅណារឿងអីមកពីអត់ដឹងអត់រៀនហើយដល់អត់រៀនគេថាទៅជាថាមិនមែនព្រះតែមិនមែនក៏មិនមែនទៅប៉ុន្តែសួរថាណាណាអ្នកបញ្យល់រឿងហ្នឹងណាសិទ្ធសិទ្ធព្រះរហតភិកច្រើនហើយព្រះពុទ្ធកោសាចារលោកខណ្ឌប្រមូលទេប្រមូលឲ្យលោកបញ្យល់បន្ថែមទៅណាពួកលោកជាអ្នកបែកធ្លាយនៅក្នុងបត្រៃបិដកហ្នឹង កន្លែងខ្លះខ្លាចយើងវាមិនយល់លោក ពយល់បន្ថែមទៅតែប៉ុណ្្នឹងទេពន្យល់បីដកឯកថាមិនមែនកម្ពីដតីទេណាកុំយល់ថាអត្តកថាគឺជាកម្ពីដតីក្រៅពីបីដកមែនទេអត្ថកថាគឺជា commentary of បេដកគ្រាន់តែជាសេចក្តីអត្ថាធិប្បាយបន្ថែមទៅលើពាក្យលំបាកនៅក្នុងបេដកប៉ុណ្ណោះហ្នឹងហើយ ទៅនឹងឯងអត់មានជាកពីដតីកពីព្រះផ្សេងយកពីអត្តកថាថាអញ្ចេះផ្សេងមែនទេមែនចឹងទេហ្នឹងហើយចឹងឯងហើយអឺចង់ច្បាស់យើងរៀននោះដឹងមកដឹងរៀនទៅដឹងមកហើយអ្នករៀនបៃដកមែនទែនទៅដឹងថាมันអាចអត់កម្ពីអឺអត្តកថាបានទេដូចយើងរៀនភាសាយើងមិនអាចអត់វចនានុក្រមអញ្ចឹងណា ណាពាក្យមួយប្រែអញ្ចឹងប៉ុន្តែយើងចង់ដឹងថាតើប្រើមិនមិនទៀតទោះមានវចនានុក្រមណាគេមិនរៀនហ្នឹងព្រោះគេមិនដឹងថាហ្នឹងវាសំខាន់មិនបើដឹងថាសំខាន់មិននិយាយចឹងទេឆេងឡាមូនកណាសូមថ្វាយគុំអីមកមានសំណួរមនុស្សគ្រប់គ្នាសុទ្ធតែមានបំណងប្រាថ្នារៀងរៀងខ្លួនទើបអាចសម្រេចសេចក្តីប្រាថ្នានោះបាន។ ចុះបើការប្រាថ្នានោះប្រកបដោយលោភៈច្រើនចុះហេតុអ្វីព្រះពុទ្ធក៏ប្រាថ្នាដើម្បី សម្រេចព្រះនិព្វាន ផងដែរតើការប្រាថ្នារបស់ព្រះពុទ្ធមានជាប់លោភៈដូចយើងពុទ្ធជនដែរឬទេរាល់ការប្រាថ្នាសិតតែមានលោភៈទោះបីបពុរិស័ទក៏មានលោភៈដែរក៏ប៉ុន្តែ មិនបានលោកចេញពីលោភៈនឹងរួចព្រោះលោកលះខ្លាំងជាងអាលោភនោះ ប្រាថ្នាក៏ប៉ុន្តែលះខ្លាំងជាងអាលោភនឹងយល់ទេគណៈពេលប្រាថ្នាដើម្បីឲ្យដល់អានោះប្រាថ្នាចំទិសដៅអាត្មាឧទាហរណ៍និយាយឧទាហរណ៍ថាយើង នៅក្នុងបឹងភក់ទាំងអស់គ្នា ជាការពិតណាស់ពុទ្ធជនដ៏ច្រើន ប្រាថ្នាដែរតែអត់ទិសដៅទៅរកត្រើយទេគឺឃើញតែស្អីល្អវែងពេញតែបឹងភក់អញ្ចឹងទៅ អផ្កានោះល្អប្រាថ្នាទៅតិចដើរទៅប្រឡាក់ភក់ទៀតដើរទៅប្រឡាក់ភក់ទៀតប៉ុន្តែដល់បានអានឹងមែនប៉ុន្តែចូលភក់កាន់តែជ្រៅចឹងចូលភក់កាន់តែជ្រៅភក់នឹងដូចជាតណ្ហា ដូចជាលោភៈនោះមជ្ឈានទៅលោភៈមជ្ឈានទៅលោភៈប៉ុន្តែការប្រាថ្នារបស់ព្រះពុទ្ធដោយអំណាចលោភៈក៏ពិតមែនតែលោកមានទិសដៅចេញពីភពចន់ភពតែមានទិសដៅចេញពីភពលោកឃើញត្រើយនៅខណៈ អត់មានទៅវែងជាមួយនឹងអាលំអអាស្អីក្នុងបឹងភក់ហ្នឹងទេលោកឃើញនោះទៅជាត្រាយឃើញណានោះទៅជាត្រាយប៉ុន្តែមិនប្រាថ្នាប៉ុណ្ណឹងហើយវាចេញផុតពីបឹងភក់ឈានមកជាហ៊ានទៅភក់ទៀតឈានមកជាហ៊ានទៅភក់ទៀតប៉ុន្តែមួយជំហានដែលលោកដើរទៅនោះវាធ្វើឲ្យគៀកត្រើយនោះនឹងចង់បញ្ចប់លះភក់អស់ឡើងដល់ត្រើយហ្នឹងឃើញទេអញ្ចឹងបានថាប្រាថ្នាលោភៈក៏ពិតមែនក៏ប៉ុន្តែលោកលះខ្លាំងជាងអាជាប់នោះ ហ្នឹងហើយនៅពេលដែលលោកដាក់គោលដៅថាដើម្បីព្រះនិព្វានដើម្បីរំលោះប៉ុន្តែលោកលះអីលះទាំងទ្រព្យសម្បត្តិលះទាំងញាតលះទាំងកូនលះទាំងប្រពន្ធលះទាំងដៃទាំងជើងលះទាំងជីវិតទៀតគេអាលះនឹងវាខ្លាំងជាងឯងដែលអារបស់ទាំងអស់នឹងដូចជាផ្កាក្នុងបឹងភក់ចឹងទ្រព្យសម្បត្តិអឺញាតកូនប្រពន្ធ អវយវៈជីវិតដែលពុទ្ធជនគ្រប់គ្នាជាប់ជាពាក់ហ្នឹងណាដូចជាបឹងភក់ដែលដូចជាការលំអស្អីស្អីនៅក្នុងបឹងភក់ហ្នឹងចឹងឡើងពីនោះអត់រួចទេយើងប្រាថ្នាទៅរកតាហ្នឹងវល់ពេញនៅនោះសង្សារវត្តវិលទៅតាមយ៉ាងរហូតហ្នឹងហើយដល់បងប្រាថ្នាវាជាលក្ខណៈលោភៈជាបច្ច័យក៏ពិតមែនក៏ប៉ុន្តែលះឃើញទេណាលះវានៅជាប់លោភៈដែរក៏ប៉ុន្តែលោភៈនៅក្រោមបាតជើងរបស់លោកនោះ ដែលធ្វើឲ្យលោកជន់មួយជំហានមួយជំហានទៅកាន់តែកាត់ត្រើយកាត់ត្រើយយូរយូរយូរយូរអត់ជាពាក់ជាមួយនឹងអាការលំអនៅក្នុងទេហ្នឹងចុងបញ្ចប់ទៅដល់ត្រើយគឺព្រះនិព្វានឃើញទេនឹងចឹងយើងមើលតសាវៈក៏ដូចគ្នាដែរនៅពេលដែលឃើញព្រះបរមគ្រូមុនមុនពុទ្ធមុនមុនស្ថាបនាសាវៈលោកជាប់ជាប់ជាប់នឹងអិសរិយៈជាប់នឹងគេឈ្មោះនោះអញ្ចឹងលោកក៏ប្រាថ្នា ដើម្បីបានហើយគ្រប់សិក្សាមើលដើម្បីបានអញ្ចឹងទៅធ្វើអីអូមិនជារឿងលំបាកលំមចាប់ដំលះបណ្ដោយខ្លាចជាប់សេចក្តីសុខពេលហ្នឹងលះទៅបុះទៅអីឈប់ជាប់អញ្ចឹងលោភៈក៏ពិតមែនប៉ុន្តែចេញពីដណ្ដៅលោភៈហ្នឹងបានទល់តែលះធ្វើកុសលសពបែបយ៉ាងហ្នឹងមិនប្រាថ្នាទៅរកភពទេឃើញទេនឹងអញ្ចឹងវាខុសពីដូចដូចអ្នកសួរថាគ្រប់គ្នាសត្វតែប្រាថ្នាដើម្បីសម្រេចគោលដៅយ៉ា សិតទៅយើងចង់បានប្រពន្ធត្រូវប្រាថ្នាគេបានទៅបានប្រពន្ធប៉ិនចេញពីនងអត់អត់ប៉ុណ្ណាបកើនកាន់តែច្រើនចង់បានកូនចង់បាននេះចង់បានកិត្តិយសចង់បានគេឈ្មោះចង់បានស្អីស្អីវាមិនមែនជាដំណើរចេញវាមិនមែនជាដំណើរចេញហ្នឹងហើយអញ្ចឹងពពោរិស័តក៏ដោយអតីតការរបស់អរិយសាវកក៏ដោយគ្មានពីណាយល់ត្រូវភ្លាមហើយដែលមិនតន់បានត្រាស់ដឹងសច្ចធម៌ហ្នឹងអស់លោភៈហ្មងគ្មានទេ ក៏ប៉ុន្តែលោភៈនោះជាបច្ច័យឲ្យកើតអីកើតការព្យាយាមលះរបស់ផ្សេងទៀតឃើញទេដែលអាថាដូចជាការ ដើរចេញពីបឹងភក់ប៉ុន្តែជំហានដែលដើរចេញនៅវលៈភក់ដែរណាចឹងហើយបានត្រូវនតោលទៅក្នុងសង្សារវត្តនឹងយូរអស់មុំតាចេញរួចហ្នឹងគេណាដូចអាត្មានិយាយចុះថាត្រោយនោះនៅឆ្ងាយប៉ុន្តែដើរទៅមកចាហ៊ានមកចាហ៊ានមកចាហ៊ានមកចាហ៊ានទៅរត់តហ្នឹង មួយជំហានមួយជំហានដូចយើងគិតធម្មជាតិមួយជាតិអញ្ចឹងណាមួយជំហានមួយជំហានពីព្រោះអាអាស្អីដែលតំណងរੂទៅជាតិកំណត់នេះគឺតណ្ហាហ្នឹងហើយបើវានៅមានអាទៅជាតិកំណើតទៀតហ្នឹងវាអស់តណ្ហាមានត្រូវការសំបារមីអីណាណីទៀតពូជដែលនាំឲ្យមានបដិសន្ធិហ្នឹងគឺពូជតណ្ហាហ្នឹងហើយពូជលោភៈហ្នឹងហើយឃើញទេប៉ុន្តែពីមួយជាតិទៅមួយជាតិហ្នឹងកាន់តែកាត់កាត់កាត់កាត់កាត់កាត់ចុងក្រោយឈប់ប្រឡាក់ភព ការបណ្ណាផ្សេងគ្នាអញ្ចឹងណាផ្សេងគ្នាទៅទៅជាព្រះរហន្តមកលែងមានឡើងប្រឡាក់ឡើងដល់ត្រើយរឿនធិរិទ្ធក្នុងមង្គលសោតព្រះអង្គសម្ដែងអំពីការមិនសាប គប់បុគ្គលពីលនិងការសាប គប់បណ្ឌិត ជាមង្គលដ៏ឧត្តមចុះបើខ្ញុំជាបុគ្គលពីលធ្វើយ៉ាងណា ទៅបណ្ឌិតព្រមសាប គប់ជាមួយទាំងពីរនេះតើបណ្ឌិតឬបុគ្គលពីលដែលត្រូវសាបគប់បណ្ឌិតលោកគ្រូ អឺសំណួរនេះស្តៀងស្តៀងលើកមុនដែរក្លប់ក្លប់ប្រហែល2 3អាទិត្យមុនដូចឃើញថ្មក៏ដូចជាឆ្លើយហើយសំណួរហ្នឹងសង្ស័យលើកមុនអ្នកសួរសួរឲ្យអត់បាននៅស្ដាប់ទេដឹងអឺការសាបគប់បណ្ឌិត ជាមង្គលជនបើខ្ញុំជាបុគ្គលពេលធ្វើយ៉ាងណាបណ្ឌិតព្រមសាបគប់ជាមួយហ្នឹងហើយអឺ រឿងគេខ្សែបគប់ឬមិនខ្សែបគប់យើងវាមិនមែននៅក្នុងវិស័យរបស់យើងទេអញ្ចឹងណាប៉ុន្តែយើងចង់ខ្សែបគប់នរណាវាជារឿងរបស់យើងដូច្នេះហើយទើបពុទ្ធបង្រៀនតែអ្នកទៅខ្សែបគប់គេយើងនឹងឯងដែលត្រូវខ្សែបគប់គេមិនមែនទៅខំ recommend ទៀមទីឲ្យគេមកខ្សែបគប់យើងនោះទេមែនទេអញ្ចឹងណាអញ្ចឹងបុគ្គលបែបណា គេមកសាគប់យើងវាជាសិទ្ធិរបស់បុគ្គលនោះនោះយើងអត់អាចអត់អាចកំងទេអាហ្នឹងតែការទទួលខ្សែគប់ចឹងណាដែលយើងយើងត្រូវខ្សែគប់អ្នកដែលមកក្តីយើងទៅរកគេក្តីពាក្យខ្សែគប់ក្នុងទីនេះគឺមានពីរណាទីមួយយើងទទួលការខ្សែគប់ពីគេមករកយើងហ្នឹងក៏លើយើងដែរយើងទទួលឬក៏អត់អឺហើយទី2យើងខ្សែគប់ជាមួយនឹងគេ វាជារឿងដែលយើងអ្នកសម្រេចហ្នឹងប៉ុន្តែអ្នកដតីដែលមកសែបគប់យើងនោះយើងមិនអាចកំងបានទេថាទេខ្ញុំសុំឲ្យតែបុគ្គលបណ្ឌិតមករកខ្ញុំទេខ្ញុំមិនឲ្យពេលមករកខ្ញុំទេអាហ្នឹងយើងកំងចឹងអត់បានទេស្រេចយើងមើលណាបុគ្គលដែលមកហ្នឹងតើបុគ្គលណាគួរទទួលបុគ្គលណាយើងមិនគួរទទួលសែបគប់នៅលើយើងឯងបរៀនយើងឯងយើងអ្នករែង ហ្នឹងហើយពេលដែលយើងទៅសាបគប់គេក៏យើងរែងពេលដែលគេមកសាបគប់យើងក៏យើងរែងដែរមើលថាតើបុគ្គលហ្នឹងជាបុគ្គលគួរទៅទូសាបគប់ឬអត់អញ្ចឹងណាហ្នឹងហើយមេគេហ្នឹងអញ្ចឹងតែគេមករយយើងរឿងរបស់គេដូចយើងជាកូនកំមុំស្អាតមួយអញ្ចឹងហ្នឹងហើយគេថាអឺបើយើងរកប្រពន្ធរកអី រោប្តីរោប្រពន្ធត្រូវរោមនុស្សល្អចុះបើខ្ញុំមនុស្សមិនល្អតើធ្វើម៉េចឲ្យមនុស្សល្អមករកខ្ញុំអានដូចគ្នាអញ្ចឹងដែររឿងណានាមកវារឿងរបស់គេណាតែរឿងទទួលឬអត់រឿងរបស់យើងដូចជាយើងកូនកំមុំល្អអញ្ចឹងគេចូលសួរច្រើនអញ្ចឹងយើងមិនអាចតម្រូវថាទេអ្នកនោះត្រូវតែចូលអញអ្នកនេះមិនត្រូវចូលអញអត់ទេ តែយើងមានសិទ្ធិបកែកឬក៏មានសិទ្ធិទទួលអញ្ចឹងណា អាហ្នឹងបើពីគេមកវិញនៅតែលើយើងនៅតែសិតលើយើងដដែលអអឺហើយដល់ពេលយើងទៅជ្រើសវិញយើងមានសិទ្ធជ្រើសរើសអ្នកណាគួរយកអ្នកណាមិនគួរយកអញ្ចឹងណាប៉ុន្តែយើងមិនអាចហាមទេបើយើងរូបស្អាតគេមកសួរច្រើនគេមកស្រឡាញ់ច្រើន ទាំងមនុស្សល្អទាំងមនុស្សអាក្រក់យើងមិនអាចមិនអាច តម្រូវបានទេហ្នឹងមិនអាចតម្រូវបានទេ នឹងចឹងបើគេមករកយើងយើងមានសិទ្ធិជ្រើសរើសយើងមានសិទ្ធិសម្រេចមានសិទ្ធិបដិសេធមានសិទ្ធិអូខេហើយយើងទៅរកគេយើងមានសិទ្ធិមើលយើងនៅតែលើរឿងយើងដដែលនឹងចឹងដូច្នេះរឿងហ្នឹងព្រះអង្គអត់បង្រៀនពីរឿងថាធ្វើមិនខ្មិចមនុស្សចេះចេះបានមករកខ្ញុំអត់ទេអត់ទេវាវាហោះវិស័យដែលដែលយើងគិតអាហ្នឹងដូចស្មើលើកពីកូនកំមុំស្អាតចឹង យើងមិនអាចអីតើកូនខ្ញុំស្អាតទេមនុស្សមករកកូនខ្ញុំត្រូវតែមនុស្សល្អមិនទេមិនចឹងទេរឿងសិទ្ធគេស្រឡាញ់រឿងរបស់គេប៉ុន្តែយើងព្រមឬអត់រឿងរបស់យើងហ្នឹងចឹងចន្ទថាកែវអឺមុនថាកែវអឺខ្ញុំកណារៀនអភិធម្មត្រង់កន្លែងមោហៈមូលចិត្តពីដួងអត់សូវយល់លំចាស់សូមចាស់ពិតាបញ្យល់បន្ថែមបន្តិចកណារៀនដល់ លក្ខណៈតិចតកៈរបស់វេទនាចិត្តសឹកហើយខ្ញុំគណៈរៀនអត់លឿនទេចាំបានហើយយកបទពិសោធន៍បានបានកណាទៅមុខទៀតខ្ញុំគណៈសប្បាយនឹងរៀនព្រោះខ្ញុំគណៈចាំបានយល់បាននិងពិសោធន៍បានមែនបងអឺបយលច្រើនបានទេម៉ោងអភិធម្មមិនយើងបយលច្រើនបាន លើបយលបន្តិចទៅមោហៈមូលចិត្ត អឺពីដួងហ្នឹងមួយដួងប្រកបដោយវិជ្ជកិច្ឆាគណៈណាដែលចិត្តយើងស្ទាក់ស្ទើរមិនដាច់ស្រេចសង្ស័យក្នុងពុទ្ធក្តីក្នុងវធរក្តីក្នុងប្រសងក្នុងបដិច្ចសមុបាទក្តីបានជាសង្ស័យហ្នឹងពោលពីបញ្ញាវាអត់កើតគណៈហ្នឹងវាវិនិច្ឆ័យអត់បានសម្រេចថាយ៉ាងម៉េចក៏អត់បានទេថាថាថា ថាអញ្ចេះក៏មិនបានថាអញ្ចោះក៏មិនបានស្ទាក់ស្ទើរដូចយើងមានផ្លូវច្រើនរដល់យើងសង្ស័យយើងមិនដឹងទៅទិសណានេះយើងសម្រេចចិត្តធ្វើអត់បានគណៈដែលចិត្តសម្រេចថាយ៉ាងណាមិនបាននឹងឯងគឺវិជកិច្ឆាមោមោហៈមូលចិត្តដួងទី1ហើយគណៈដែលចិត្តរវើរវាយច្រើនណាក្លែងក្លោងម្ដងគិតនេះម្ដងគិតនោះចាប់នេះខុសចាប់នោះខុសរាយមេតិគិតនេះតិគិតនោះទៅអាហ្នឹងមោហៈមូលចិត្តដួងទី2 នឹងចឹងហើយសម្បូរក្នុងជីវិតយើងនឹងសម្បូរហ្នឹងប៉ុណ្្នឹងសិនហើយមិនមិនចាំសួរនៅក្នុងម៉ោងអភិធម្មបើពេលបរៀនអភិធម្មផ្ញើសំណួរទៅអាត្មានឹងមានគេកូពីសំណួរឲ្យអាត្មាហើយសេងស្រីពៅករណីថ្វាយង្គមអីសពគ្រប់មកករណីសួរពាក្យផតតកលនិងផតតកັບជាពាក្យតែមួយ អឺពាក្យតែមួយទេបើតែសេខុសគ្នាមួយសំនៀងដូចសង្ស្ក្រឹតទៅ មួយបល័យបតកបៈហ្នឹងបល័យកាប់ឬក៏កោលហ្នឹងអឺប្រែថាជាកាប់ដៃចម្រើនផាត់តៈហ្នឹងប្រែទៅចម្រើនច្រើន ច្រើនក្នុងទីនេះ គឺជាផាត់ដែលជាកាប់ដែលច្រើនដោយពុទ្ធផាត់កម្មហ្នឹងមានពុទ្ធច្រើនដល់ទៅ5អង្គ កាប់ផ្សេងផ្សេងជួនកាលមកផែនដីហ្នឹងអត់មានពពុតសោះហ្មងក៏មានដែរមែនទេណាផែនដីដ៏ច្រើនគឺអត់មានពពុតទេហើយមានច្រើនផុត9អង្គ3អង្គ2អង្គ1អង្គអញ្ចឹងទៅទៅផុតទៅកាប់ហ្នឹងទេដែលច្រើនជាងគេមានដល់ទៅ5អង្គបាទ